តើជាការប្រទេលោកហេងឡុងអះអាងច្បាស់ច្បាស់ថាមរណភាពរបស់កញ្ញាម៉ូនីកាមានពាក់ព័ន្ធនឹងការវះកាត់ដើមទ្រូងមិនប្រក្រតីដំណឹងមរណភាព នៅថ្ងៃទី6ខែមិថុនាឆ្នាំ2022មុននេះមហាជនលើ បណ្ដាញសង្គមមាន ការភ្ញាក់ផ្អើលនិងបង្ហាញការសោកស្ដាយជាខ្លាំងដែលទទួល ដំណឹងថា តារាសម្ដែងស្រីសិចស៊ីកញ្ញាគង់ម៉ូនីកាបានបាត់បង់ជីវិតហើយមុននេះបន្តិចដោយសារជំងឺកាំងបេះដូងដែលជាតួឯកស្រី ក្នុង MV ដុល3គឺបតជូនអូនឡើងផ្លូវ highway របស់ផលិតកម្ម Galaxy Navatra ក្រោយទទួលដំណឹងនេះភ្លាមមហាជនអ្នកគ្រប់គ្រងលើបណ្ដាញសង្គមក៏ដូចជាអ្នកសិល្បៈមានការតក់ស្លុតជាខ្លាំងនិងបង្ហាញការសោកស្ដាយជាពន់ពេកចំពោះតារាស្រីរូបនេះ។ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារផងដែរព័ត៌មានក្រៅផ្លូវការមរណភាពរបស់កញ្ញាគង់ម៉ូនីកាមានពាក់ព័ន្ធនឹងការពះកាត់ដើមទ្រូងមិនប្រក្រតីខ្ញុំបាទនឹងសិក្សាលំអិតអំពីបញ្ហានេះ សូមវិញ្ញាណក្ខន្ធកញ្ញាទៅកាន់សុគតិភព ក្រោយមហាជនឃើញសារនេះភ្លាមម្នាក់ម្នាក់ខមមិនថាមែនឬ សូមជួយផ្ដល់ព័ត៌មានឲ្យច្បាស់លាស់ផងគាត់ស្លាប់ដោយសារតែមេរោគក្រពះនិងបេះដូងទេពូកុំផុសភ្លីភ្លើងអញ្ចឹងវះដើម្បីអីសូមបញ្ជាក់ថា តារាសម្ដែងគង់ម៉ូនីកា គឺជាអ្នកសិល្បៈមួយដួងដែលមានរូបឆោមស្រស់ស្អាតសិចស៊ីនិងមានឈ្មោះល្បីគួរសមនៅក្នុងសង្គមសិល្បៈតារាវ័យក្មេងរូបនេះបានចូលរួមសម្ដែងភាពយន្តនិងបទចម្រៀងជាច្រើនបទក្នុងនោះបទចម្រៀងដែលធ្វើឲ្យរូបនាងលេចធ្លោជាងគេ គឺការចូលរួមសម្ដែង គឺបទជូនអូនឡើង ផ្លូវ Highway ដែល ជាសំនៀងរបស់តារាចម្រៀង ខេម នៅក្នុងផលិតកម្ម Galaxy Navatra ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ